បាទ ស្វាគមន៍បងប្អូនទាំងអស់គ្នាណាសេរីសួស្តីឆ្នាំថ្មីទាំងអស់គ្នាទៀតណាបាទស្វាគមន៍មកកាន់ការផ្សាយតាមដងវិថីរបស់ខ្ញុំអឺថ្ងៃនេះខ្ញុំមានរឿងអឺពីរដែលត្រូវលើកឡើងមកជិះនិយាយគឺពាក់ព័ន្ធជាមួយនឹងការបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់ នៅក្នុងប្រទេសកម្ពុជានៅខែ6ខាងមុខនេះបាទរឿងទី1គឺពាក់ព័ន្ធជាមួយនឹងគណៈបកប្រជាជនកម្ពុជាចុះទៅ ជួបសិស្សានុសិស្សនៅតាមសាលារឿងទី2គឺជារឿងអឺយុទ្ធនាការខាងគណៈបកប្រជាជននឹងគេអឺប្រាប់ទៅដល់គណៈបកប្រជាជននឹងគឺមុនការបោះឆ្នោតមុនយុទ្ធនាការនឹង គេរៀបចំផែនការយុទ្ធសាស្ត្រនៅក្នុងការចោះជួបសមាជិកសមាជិការបស់គេបាទចឹងថ្ងៃនេះរឿងដែលខ្ញុំត្រូវនិយាយមាន ពីរចំណុចហ្នឹងបាទបងប្អូនមាននៅចងចាំទេអឺកន្លងទៅអង្គជនរុនដែលជាដែលជា បណ្ឌិតសភាចាផ្នែកអប់រំគេបានសំទោសធ្វើអនុក្រឹត្យមួយអនុក្រឹត្យរបស់ហងជនរុនហ្នឹងគឺហាមមិនឲ្យគណៈបកនយោបាយចូលទៅឃោសនា នៅក្នុងសាលាឬក៏ជួបសិស្សានុសិស្សហើយសិស្សានុសិស្សទាំងអស់មិនត្រូវបានឲ្យនិយាយពីរឿងនយោបាយទេបាទអានឹងគឺនៅក្នុងដូចជាមេត្រា38មេត្រា34មេត្រា34ដែលគេបាន តែគេបានដាក់ហ្នឹងគឺខ្ញុំបានបង្ហោះបងប្អូនមើលទៅណាបងប្អូនមើលខ្ញុំមិនចាំបាទខ្ញុំមិនមើលអត្តន័យអស់ទេបើណែមុននេះប្រហែលជាប្រមាណនាទីកន្លងទៅនេះប្រហែលជា1ម៉ោងថា1ម៉ោងកន្លងទៅនេះខ្ញុំបានឃើញសំណេររបស់គឹមសន្តិភាពដែលជាមនុស្សចិត្តស្និទ្ធរបស់ហ៊ុនម៉ាណែតហ្នឹង គឹមសន្តិភាពដែលជាកូនប្រសាររបស់អឺរបស់ឯកឧត្តមម្នាក់ដែលបច្ចុប្បន្នហ្នឹងជាអនុប្រធានព្រឹទ្ធសភារដ្ឋសភាដែលជាកូនប្រសារគាត់ហ្នឹងដែលម្នាក់ដែលបុកគេឲ្យរត់នោះណាអាបុកគេរត់នោះបងប្អូនស្គាល់ណាអាណាបុកគេរត់នោះណាបងប្អូនស្គាល់ទេបុក គេដួលត្រឡប់ទៅលិនហើយរត់អាមួយនឹងហៅថាអាបុករត់បាទអាបុករត់បាទខ្ញុំស្គាល់ឈ្មោះវាទេបើតែវាហៅខ្ញុំហៅវាអាបុករត់បុកគេហើយរត់អាមួយនឹងអឺវាបានសរសេរពីរឿងហ៊ុនម៉ាណែតចុះទៅជួប សិស្សានុសិស្សតាមវិទ្យាល័យតាមអនុវិទ្យាល័យតាមបឋមសិក្សានិងមត្តេយបងប្អូនចូលខ្ញុំថាសមាជិកសមាជិកាឯកឧត្តមហ៊ុនម៉ាណែតទៅចោះជួបសមាជិកសមាជិការបស់បកនៅតាមសាលាអនុវិទ្យាល័យនិងអនុវិទ្យាល័យហើយក្រសួងអប់រំ វានិយាយថាកុំឲ្យគណៈបកនយោបាយនឹងចូលទៅក្នុងសាលាណាហើយសិស្សសាលានឹងមិនត្រូវនិយាយរឿងនយោបាយទេណាសិស្សសាលានឹងមិនត្រូវរៀនខ្ញុំស្គាល់វាអាមួយនឹងអាបុករត់បែកហៅឈ្មោះវាទេហៅអាបុកគេរត់បាទខ្ញុំស្គាល់តាស្គាល់វាស្គាល់ទាំងក្តិតអាចវាទេអាមួយនឹង ណាខ្ញុំហៅវាថាបុករត់ទេហាបុកគេរត់ណាអឺបងប្អូនឥឡូវនេះយើងឃើញថាគណៈបកប្រជាជនវាមិនដឹងធ្វើច្បាប់ឧបកាច់យកស្អីវាទេហាមមិនឲ្យសិស្សធ្វើនយោបាយហាមមិនឲ្យគណៈបកនយោបាយចូលទៅក្នុងសាលាដល់ពេលខ្លួនវា វានាំគ្នាទៅជួបសិស្សនៅក្នុងសាលាហើយវាថាសមាជិកសមាជិការបស់គណៈបកប្រជាជនអុយខ្ញុំវាចេះតែឆ្ងល់ថាបើវិទ្យាល័យអានឹងខ្ញុំមិនថាទេណាអនុវិទ្យាល័យក្រុម under 18ណាអនុវិទ្យាល័យ under 18បើវិទ្យាល័យវាចាប់ពី18ឡើងទៅហ៎ហើយណាស់ក៏17អីចឹងទៅណាណា អានឹងវិទ្យាល័យបើទៅជួបសិស្សថ្នាក់វិទ្យាល័យប៉ុន្តែមិនមែនទៅជួបនៅសាលាដូចដោយគឹមសន្តិភាពវានិយាយទេវានិយាយនោះថាទៅជួបសិស្សវិទ្យាល័យនិង អនុវិទ្យាល័យបឋមសិក្សានិងមតី វាថាហ៊ុនម៉ាណែតនឹងទៅជួបទាំងដល់មតីទៅទៀតខ្ញុំថាយីពួកអាចង្រៃ ឲ្យវាបង្កើតច្បាប់ប្រហៅវាស្អីចង់អង្គជនរុននិយាយអញ្ចេះដល់ពេលគណៈបកប្រជាជនបងគេបានមើលច្បាប់វាចេញអញ្ចេះដល់ពេលវាទៅជួបទៅជួបអាសូតអ្នកអាចបោះឆ្នោតបានទៅខ្ញុំមិនថាទេជាសមាជិកសមាជិកាគណៈបកប្រជាជនសំបីតាកូនក្មេងទូទូចនៅរៀននៅសាលាមត្តៃហ្នឹងណាក៏វាទៅ អុកទាញដែរក៏ដូចម៉ែអាបកាច់ពួកអាប្រេតទៅរោកនេះវាមិនដឹងអនុវត្តច្បាប់រហអាបកាច់យកស្អីទេបាទខ្ញុំខ្ជិលចង់តែជេរវាទេតែឥឡូវដូចម៉ែអាបកាច់អស់នេះវាហួសវាហួសហេតុត្មងវាហួសហេតុត្មងបងប្អូនបងបងសុភ័ក្របងប្អូនវាហួសហេតុ វាជ្រុលពេកទៅមើលបងបងប្អូនមើលវាហាមវាហាមបាក់គេទៅអត់បានទេណាតែបើបាក់វាទៅបានអ៊ីពួកអដៃនេះបើមិនជេរវាទេដេកលក់ទេបងប្អូនណាឃើញវាសរសេរមកប្រហែលទៅនៅវាភ្លេចវាភ្លេចច្បាប់នោះណាវាភ្លេចច្បាប់ដែលហងជនរុនដាក់ចេញនោះដោយអាគឹមសន្តិភាពនោះវាភ្លេច ដល់ពេលវាប្រភ្លេចទៅវាទៅសេប្រហោះនៅក្នុង Facebook វាខ្ញុំ screenshot បានគាត់នៅវាប្រហោះបាន4នាទីខ្ញុំ screenshot ទុកបាត់ខ្ញុំ screenshot វាទុកហើយដែរបានជាខ្ញុំ screenshot វាទុក ពីព្រោះវាផ្ទុយជាមួយនឹងច្បាប់ដែលវាបង្កើតអង្គជនរិនប្រាប់តាហាមិនអោយឲ្យសាលានឹងនៅអព្យាក្រឹតសិស្សសាលានឹងគួរតែនៅអព្យាក្រឹត ហើយអសូរទៅទៅជួបនៅសាកលវិទ្យាល័យវិទ្យាល័យសាកលមហាវិទ្យាល័យសាកលវិទ្យាល័យទៅខ្ញុំមិនថាទេបងប្អូនណាវាចុះ ទៅជួប អនុវិទ្យាល័យបឋមសិក្សានិងមត្តេយវានិយាយចឹងទៀតអនុវិទ្យាល័យបឋមសិក្សានិងមត្តេយហើយក្មេងៗទាំងអស់ហ្នឹងសិតតែក្រមអាយុទាំងអស់ហ្នឹងហើយអ្នកក្រមអាយុហ្នឹងវាចាប់ទុកថាម៉េចវាទៅនិយាយរឿងយោបាយស្អីវា បាទបងប្អូនមើលអាវីដេអូគណៈបកប្រជាជន ដែលវាទៅទៅក្មេងៗមកតៃទូចទូចបងប្អូនឃើញពួកគណៈបកប្រជាជន វាទៅពង្វក់ពួកក្បាលក្មេងទូចទូចហ្នឹងឯងវាយករឿងយោបាយបកវានឹងវា ពាក់ខោអាវបកវាវាយកអំណោយវាយកអំណោយយកសរងយកបេជែងហើយវាទៅប្រាប់ក្មេងៗហ្នឹងបងលេសធារី វាទៅប្រាប់ក្មេងៗហ្នឹងថាចេះវាទៅប្រាប់ក្មេងៗថាឲ្យប្រាប់ម៉ែផងសួរថាម៉ែបានសរងនៅវាទៅប្រាប់ម៉ែបានសរងនៅវាថាបានហើយហើយថាបើបើថាម៉ែបានសរងហើយកំភ្លេចបោះឆ្នោតឲ្យគណៈបកប្រជាជនវាទៅបរៀនក្មេងអញ្ចឹងក្មេងជួយជួយក្រុមអាយុហ្នឹងណាក្មេងរៀននៅមតីហ្នឹងណាវាទៅបយលទៅបយុះក្មេងក្មេង វាទៅញុះញង់ក្មេងក្មេងដែលអត់គ្រប់អាយុវាទៅញុះញង់ក្មេងក្មេងដែលអត់គ្រប់អាយុឲ្យទៅប្រាប់ម៉ែឪនឹងឲ្យបោះឆ្នោតឲ្យវាខ្ញុំថាក៏ដូចមែអាបកាច់អាសោតើវាទៅឃោសនាជាមួយមនុស្សពេញអាយុទៅខ្ញុំមិនថាទេវាទៅប្រឆេះវាទៅដុតក្មេងៗវាទៅបង្រៀនក្មេងៗ យូរយូរឲ្យក្មេងគាំទ្រពួកវាក៏ដូចមកអាឆ្កែពួកអាឆ្កែឈួតខ្ញុំជេរតែហ្មងខ្ញុំគ្មាននិយាយច្រើនទេណាបងគេថាមើលពួកអាឆ្កែឈួតអស់ហ្នឹងតទៅពេលយើងថាទៅតទៅពេលយើងថាទៅយើងថាថាយើងនឹងចេះតាបើអីបើប្រាស់សម្ដីអសរោះបើមិនអសរោះអាម៉េចបើវាទៅសាលាខាង រដ្ឋមន្ត្រីក្រសួងអប់រំប្រាប់ហើយថាសាលា នៅអព្យាក្រឹតដល់ពួកវាទៅចូលក្នុងសាលាយកលុយទៅចែកយកស្អីស្អីយកស្បៀងយកខោអាវយកអីទៅឲ្យក្មេងពាក់ហើយឲ្យវាពាក់ខោអាវគណៈបកប្រជាជនទៅទៀតហួយឲ្យបាក់គេធ្វើអត់បានទេបើបាក់វាធ្វើបានអីអាបែងក្បឿងអញ្ចឹងហើយមកអញជេហ្នឹងទេបើបើឱកាសឲ្យគេធ្វើដែរទៅ ធ្វើអីតឯងធ្វើគេឲ្យគេធ្វើដើរទៅអានឹងខ្ញុំក៏មិនថាដែរខ្ញុំក៏មិនជេរវាដែរបើវាបើកឱកាសឲ្យគេធ្វើទាំងអស់គ្នាឲ្យស្មើមុខស្មើមាត់ទៅអត់ទេណាបើហ៊ានតែយើងទៅធ្វើដោយវាហ្នឹងវាថាខុសច្បាប់ខុសអីហ្នឹងវាចាប់យើងដាក់គុកទៀតណាហើយក្រៅតែពីជេរពួកអាអំបែងក្បឿងហ្នឹងយើងថាម៉េចឥឡូវបងប្អូនណា ឥឡូវបងប្អូនប្រជាពលរដ្ឋខ្មែរជួយពិចារណាមើលឥឡូវអញ្ចឹងធ្វើត្រូវទេអនុវត្តត្រូវតែអនុវត្តទាំងអស់គ្នាអាមិនតម្រូវឲ្យបាក់គេអនុវត្តច្បាប់ឲ្យបាក់ឯងនឹងអត់អនុវត្តច្បាប់បាក់ឯងនឹងធ្វើអីតាមពើចិត្តទៅបាក់ឯងនឹងទៅនិយាយទាំងក្មេងៗទៅទៅប្រាប់ក្មេងៗឲ្យក្មេងៗនឹងជួយយំប្រាប់ម៉ែឲ្យបោះឆ្នោតឲ្យគណៈបកប្រជាជនបដួយម៉ែអាបកាច់ធ្វើល្អព្រមធ្វើល្អទេ គិតតែយកលុយយកខោអាវយកអីទៅទិញក្មេងៗទៅដូចមានអាងាប់ពួកឯងនេះអោកចុយតម៉ាយអាហើយដល់ពេលនិយាយទៅប្រវល់ប្រកួតត្រឹមត្រូវអត់ហ៊ានទេសត្វតាគេនឹងអាក្រក់សត្វតាគេនឹងមាត់អាក្រក់ណាបែរនឹងស្អីដែរអាឯនេះបានតែឲ្យងាប់នៅក្នុងសម័យអពតអីនោះពួកឯនេះគឺមិនអាចោពងក្តោ បងប្អូនខ្ញុំនិយាយខុសត្រូវខ្ញុំមិនចង់ថាឲ្យពួកវាទេបងប្អូនវាលេងតែម៉ាក់ម៉ាក់ហ្នឹងទេបើវាលេងម៉ាក់ហ្នឹងឲ្យគេលេងអញ្ចឹងដែរទៅខ្ញុំមិនថាទេប៉ុន្តែវាហាមគេឥឡូវវាបញ្ចេញវាប្រឆាំងជាមួយច្បាប់រដ្ឋមន្ត្រីក្រសួងអប់រំណោះឲ្យអាម៉ាណែតហ្នឹងទៅជួប អាម៉ាណែតហ្នឹងគឺជាសមាជិកម្នាក់នៃគណៈអចិន្ត្រៃយ៍បកឲ្យអាម៉ាណែតហ្នឹងទៅជួបនៅពេញក្រុងរាជធានីភ្នំពេញដើរទៅជួបតាមមហាវិទ្យាតាមវិទ្យាល័យអនុវិទ្យាល័យបឋមសិក្សាហើយនឹងមតីហើយទៅជួបទៅស្អីហើយទៅជួបទៅស្អីនៅអនុវិទ្យាល័យនៅបឋមសិក្សានៅមតីនោះហើយទៅជួបទៅស្អីអាម៉ាណែតអញសួរឯង វាខុសច្បាប់ហ่ะឯមើលច្បាប់ក្រសួងអប់រំមើលគេមានឲ្យគណៈបកឯណាចូលទៅជួបសាសានុសិស្សស្អីមិនមែនឯងទៅជួបបានគឺមែនអាឆ្កែឈួតពួកអាឆ្កែឈួតឯងបានអញជេអញ្ចឹងឯងនឹងអញជេអញ្ចឹងតែវាធ្វើវាខុសរឿងខុសអាឆ្កែឈួតអស់នេះអាជេវាប៉ុណ្ណឹងបានហើយបងប្អូន ណាហើយបងប្អូនសែនម៉ៃជេនឹងធូវាផងយោចេះសែនម៉ៃជេធូវាចេះអង់គ្លេសលេខខ្មែរយូរយូរចង់គ្រៀងចង់អាឡែងនិយាយអង់គ្លេសលេខខ្មែរអឺបងប្អូនកុំភ្លេចសែនម៉ៃជេធូវាធូវាសែនម៉ៃជេធូវាគឺមែអាបកាច់ពួកអាប ជេរវាប៉ុណ្ណឹងបានហើយបងប្អូនឲ្យវាមើលទៅឲ្យវាមើលច្បាប់ហ្នឹងទៅឲ្យវាទៅជួបក៏ជួបដែរវាដឹងឲ្យវាទៅជួបហើយទោះខ្ញុំជេរវាក៏វាទៅជួបដែរមែនទេប៉ុន្តែគ្រាន់តែឲ្យបងប្អូននៅស្រុកខ្មែរដឹងទៅថារឿងវាមិនស្មើភាពអញ្ចឹងអានឹងរឿងទី1បាទរឿងទី1ណាបងប្អូនណា រឿងទី1ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងវាប្រហោះមុនហ្នឹងបន្តិចហ្នឹងអាម៉ាណែតហ្នឹងគេចុះទៅជួបហើយទៅជួបអីទៅជួបទៅអញគ្មានទៅខ្វល់អាចគោអីទេក៏ដូចមកអាបកាច់ពួកអាបកាច់ឯងហ្នឹងធ្វើតែខុសរឿងដល់រហូតហ្នឹងបើពួកឯងអនុវត្តច្បាប់ត្រឹមត្រូវហ្នឹងវាគ្មានស្អីទេអញក៏គ្មានអីជេរពួកឯងដែរបាទហ្នឹងរឿងមួយណាបងប្អូន រឿងមួយទៀតរឿងមួយទៀតបងប្អូនចាំស្ដាប់បងប្អូនមិនបានឃើញទេមិនដឹងអានឹងវាជាគោលនយោបាយរបស់គណៈបកប្រជាជនតំណងបងប្អូនមិនបានឃើញអឺសេចក្តីជូនតំណែងរបស់អឺស្អីដូចជាម៉ៅភិរុនខ្ញុំឃើញចុះហត្ថលេខាដោយម៉ៅភិរុនឯកសារហ្នឹងឯកសារហ្នឹងគឺគេបញ្ជាទៅ អឺក្រមពង្រឹងមូលដ្ឋាន របស់គណៈបកប្រជាជនគ្នាគេនោះណាគេផ្ញើទៅពង្រឹងមូលដ្ឋាន បងប្អូនដឹង ដឹង ដឹងការចុះពង្រឹងមូលដ្ឋានរបស់គេគេគេប្រើពាក្យមិនទេបងប្អូនណាខ្ញុំខ្ញុំចាប់បានព្រោះវាវែងពេកវាច្រើនពេកប៉ុន្តែខ្ញុំនិយាយធួធួនៅក្នុងអា អាសេចក្តីជូនដំណឹង ទៅក្រមការងារចុះពង្រឹងមូលដ្ឋានរបស់គេទៅណាណាដឹងគេណែនាំអីទេបងប្អូនគេណែនាំថាសូមឲ្យក្រមពង្រឹងមូលដ្ឋាន ចំពោះការបោះឆ្នោតក្រមប្រសាឃុំសង្កាត់នឹងសូមឲ្យក្រមពង្រឹងមូលដ្ឋាននឹងឧស្សាហ៍ចុះ ទៅជួបសមាជិកសមាជិកា ហើយការទៅជួសជួបសមាជិកសមាជិកានឹង ត្រូវតែមានវត្ថុដើម្បីទាក់ទាញ សំទោសបងប្អូនហើយវត្ថុដែលតាក់ទាញនោះដឹងស្អីទេបងប្អូនដឹងស្អីទេសរុងប៊ីជេងនឹងលុយ20000គេថាចាប់គេប្រាប់ថាចាប់ពីថ្ងៃទី1ខែមេសាគេដាក់ថា ចាប់ពីថ្ងៃទី1ខែមេសា ដល់ថ្ងៃទី30ខែមេសាសូមឲ្យក្រមពង្រឹងមូលដ្ឋានទាំងអស់ចុះទៅជួបសមាជិកសមាជិកាគណៈបកប្រជាជនហើយត្រូវផ្ដល់ជាលុយកាក់ឲ្យគាត់នៅក្នុងមួយគ្រួសារ20000រៀលអាហ្នឹងគេហៅយកទៅទិញឲ្យកដូចមកអាឆ្កែពួកអាឆ្កែឯងនេះកំណត់ឆ្កែចុយតម៉ាយទៅពួកអាឆ្កែឈួត ហើយនឹងមានលុយដើរទិញស្លឹកឆ្នោតក៏ដូចមកអាប្រកាច់បើគណៈបកគេណាបើសិនតែយកលុយឲ្យមិនស្រួលឯងចោតប្រកាន់គេទៀតនោះឲ្យសមាជិកសមាជិកាឯងហ្នឹងអាមិនត្រូវការលុយតែ20000ហ្នឹងឯងការងារអីអត់ព្រមធ្វើទេឲ្យតែដល់ចុះបោះឆ្នោតយកលុយទៅឲ្យគេហើយពង្រឹងពង្រឹងអាប្រកាច់ណាយកលុយ20000ទៅឲ្យ ទទួលមែអាងាប់ពួកឯងនេះគ្មានចេះអីក្រៅតែទៅយកលុយទៅឲ្យគេទេដល់ពេលគេថាទៅដល់ពេលគេជេរទៅតាំងអូរឿងគេទទួលមែអាប្រកាច់បើអញធ្វើអញ្ចឹងដែរមើលបងឯងជេរអញដែរឥឡូវហ្នឹងហើយសារមើលមើលមិនស្រួលមិនមែនជេរទេឯងចាប់អញទៀតនោះចាប់ឯងដាក់គុកទៀតនោះហ៊ានតែយកលុយទៅឲ្យនោះឯងថាទៅទិញគេលើបើពួកឯង សុទ្ធតែសេជូនជូនតំណែងអូធ្វើសេចក្តីណែនាំឲ្យអាសមាជិកពង្រឹងមូលដ្ឋានរបស់គេហ្នឹងយកលុយទៅចែកសមាជិកសមាជិកាបងប្អូនយកលុយទៅចែកសមាជិកសមាជិកាវគ្គទី1មុនយុទ្ធនាការបោះឆ្នោតអានឹងវគ្គទី1ហ៎ចាប់ពីថ្ងៃទី1ខែមេសាដល់ថ្ងៃទី30 ត្រូវឲ្យលុយទៅសមាជិកសមាជិកាគណៈបកប្រជាជននៅតាមមូលដ្ឋានចំនួន20000រៀលនិង មានរបស់ផ្សេងផ្សេងទៀតអានឹងទី1ទី2ចាប់ពីថ្ងៃទី9ខែឧសភាតំទោសពីថ្ងៃទី1ខែឧសភាដល់ថ្ងៃទី19ខែឧសភាវានិយាយយ៉ាងក្រមពង្រឹងមូលដ្ឋានរបស់គណៈបកប្រជាជនហ្នឹង ក្រមពង្រឹងមូលដ្ឋានរបស់គណៈបកប្រជាជនហ្នឹងត្រូវឲ្យលុយទៅត្រូវឲ្យលុយទៅសមាជិក20000ទៀត20000រៀលណាបងប្អូនណា20000រៀលបាទ20000រៀល20000រៀលទៀត20000រៀលទៀតបាទពីខែទី1ខែឧសភា ដល់ថ្ងៃទី19ខែឧសភា គឺឲ្យសមាជិកសមាជិកានឹង20000ទៀត គ្រប់សមាជិកសមាជិកាទាំងអស់ណាក្រុមពង្រឹងមូលដ្ឋានណាឲ្យលុយវាយកលុយទៅទិញហ្មងហើយនៅក្នុងសេចក្តីណែនាំរបស់ពួកវាហ្នឹងអត់មានណែនាំពីគោលនយោបាយបកអាចគោអីទេអត់ពីគោលនយោបាយគណៈបកអីទៅប្រជាពលរដ្ឋទៅសមាជិកសមាជិកាទេបងប្អូនវាពង្រឹងវាវាគ្រាន់តែប្រាប់ថា ឲ្យចុះទៅសួរសុខទុក្ខដើម្បីតាក់ទាញប្រជាប្រិយភាពណាដើម្បីផ្ដល់ទំនុកចិត្តផ្ដល់សេចក្តីស្រឡាញ់ស្អីវានោះវានិយាយមនោសញ្ចេតនាអីឲ្យរបស់សំណោះដៃស្អីនោះវានិយាយតែអាហ្នឹងវាអត់និយាយតែអូគោលនយោបាយគណៈបកវាយ៉ាងម៉េចណាទៅបញ្យល់គោលនយោបាយគណៈបកវាណាអ្វីដែលគណៈបកវាធ្វើមានអ្វីថ្មីដែរអត់ អាវាអភិវឌ្ឍអីវាអត់និយាយអានឹងទាំងអស់នៅក្នុងការដែលសេចក្តីណែនាំម៉ៅភិរុនដែលចេញសេចក្តីណែនាំ ទៅ ក្រមពង្រឹងមូលដ្ឋាន ក្រមប្រឹក្សាគុំសង្កាត់គណៈបកប្រជាជននឹងសេចក្តីណែនាំរបស់ពួកវាគឺយកលុយទៅឲ្យចាំខ្ញុំមាន ពេលទៅដល់ផ្ទះខ្ញុំប្រហោះសេចក្តីណែនាំនោះឲ្យបងប្អូនអានមើលអានសេចក្តីណែនាំរបស់គណៈបកប្រជាជននោះ មានខាងគណៈបព្វជិជនគេលួចឲ្យមកតាមពិតអាលិខិតហ្នឹងគេអត់តាយជាសាធារណៈអីប្រមាណទេបងប្អូនណាអាលិខិតហ្នឹងនោះអាលិខិតហ្នឹងគេផ្ញើទៅឲ្យក្រមការងារក្រមពង្រឹងមូលដ្ឋានគណៈបព្វជិជនដើម្បីមើលដើម្បីតំណាក់តំណងជាមួយនឹងក្រមប្រឹក្សាគុំសង្កាត់ជាបេក្ខភាពឈរឈ្មោះក្រមប្រឹក្សាគុំសង្កាត់ហ្នឹងទេប៉ុន្តែគេលួចផ្ញើមកឲ្យខ្ញុំឲ្យខ្ញុំមើលអត្តន័យហ្នឹងទៅខ្ញុំថាអូយពួកអាខ្មោច ចឹងហើយបានវាចេះតែឈ្នះដូចខ្ញុំនិយាយចឹងគោលយោបាយរបស់វាគ្មានអីក្រៅតែទៅទិញសំឡុតគម្រាមកំហែងទិញតាក់ទាញហើយនឹងប្រជាពិធុបងគីចៅគោលយោបាយរបស់វាមានតែប៉ុណ្ណឹងអាគណៈបកប្រជាជននៅអត់មានអីទេ4 5ឆ្នាំ20 30 40ឆ្នាំកន្លងទៅគោលយោបាយរបស់វាគ្មានអីក្រៅពីទិញសំឡុតគម្រាមកំហែង និង បោកប្រាស់ភូតកុហកប្រជាពិធនឹងភូតកុហកក្រៅពីប៉ុណ្ណឹងវាអត់មានជាអីទេបងប្អូនអត់មានជាអីទេចាមួយទៀតពីថ្ងៃទី1ខែឧសភាដល់ថ្ងៃទី19ខែឧសភាវាឲ្យលុយ20000ទៀតដល់ចិត្តបោះឆ្នោតវាប្រាប់ឲ្យសន្យាផ្សេងទៀត សន្យាឲ្យនឹងប្រហែលជា40000នៅក្នុងមួយគ្រួសារ40000នៅក្នុងមួយគ្រួសារទៀតអានឹងប៉ុន្តែបោះឆ្នោតហើយវាសន្យាបោះឆ្នោតហើយឲ្យតែបោះឲ្យវា វាឲ្យ40000ទៀតដូចម៉ែអាងាប់ឲ្យ40000យីអបកាច់ពួកអបកាច់នេះចុយតម៉ាយអា វាមិនដឹងយុទ្ធនាការបោះឆ្នោតរកអាងាប់ស្អីទេឯងនៅស្រុកនេះកាលពីនៅស្រុកខ្មែរខ្ញុំសប្បាយចិត្តទទួលលុយ20ដុល្លារនិយាយរួមមកយុទ្ធនាការបោះឆ្នោតវាបោកយើង5ឆ្នាំណាបងប្អូនវាយក20ដុល្លារមកឲ្យបងប្អូនណាវាយក20ដុល្លារ មកឲ្យសមាជិកគណៈមកឲ្យសមាជិកអ្នកគ្រប់គ្រងគណៈបកប្រជាជន20ដុល្លារវាទិញអំណាចវា5ឆ្នាំដើម្បីវាយក្បាលបងប្អូនណា5ឆ្នាំហើយប្រជាពលរដ្ឋខ្មែរឆ្លាញ់លុយ20ដុល្លារបោះឆ្នោតឲ្យវា5ឆ្នាំងាប់ហ្មងហើយបោះឆ្នោតឲ្យពួកវា5ឆ្នាំហ្នឹងទៅតែមកបងប្អូន ដីណាដែលវាមិនធ្លាប់យកវាយកដីហ៊ានតឡើងថ្លៃវានាំគ្នាគៀបយកយាយតែក្បាលវ៉ាល់របស់វាអានឹងមកពីអីមកពីយើងស្រឡាញ់លុយពួកវានឹង20ដុល្លារហើយវាចេះណាបងប្អូនណាវាចេះណាវាថាលើកទី1ឲ្យ20000ស្មើនឹង5ដុល្លារចោះយើងគិតចឹងចោះយើងគិតតម្លៃចឹងចោះលើកទី2ឲ្យ20000ទៀត លើកទី1 20000លើកទី2 20000វា10ដុល្លារដល់ពេលអាអាចិតបោះឆ្នោតវាសន្យា ពួក CVP នឹងសន្យាជាមួយសមាជិកវាណាវាប្រាប់ចេះវាប្រាប់ថាបើបងប្អូនណា បើបងប្អូនណាបោះឆ្នោតឲ្យគណៈបកប្រជាជនគណៈបកប្រជាជនសន្យាឲ្យថែម10ដុល្លារទៀត ពេលដែលបោះរួចហើយឲ្យតែវាជាប់ឲ្យតែឃុំនឹងវាជាប់វាឲ្យ10ដុល្លារទៀតដើម្បីឲ្យគ្រប់80000អីក៏ដូចមកបកាច់វាមិនដឹងជាយុទ្ធនាការរអបកាច់យកស្អីទេអញ្ចឹងខ្ញុំខ្ញុំដល់ពេលខ្ញុំឃើញអញ្ចឹងខ្ញុំខឹងហ្មងក្តៅឆេវទៅហ្មងខ្ញុំថាមិនចង់ជេរពួកវាឥឡូវជេរវាទៀត ជេរវាទៀតត្មងអេចេះតែឲ្យឯងជេរត្មងពួកអានេះចេះតែឲ្យជេរបងប្អូនណាហើយបងប្អូនពិចារណាមើលអានឹងពួកអានឹងខ្ញុំគួរជេរវាអត់ហើយក៏ខ្ញុំត្រូវតែអរគុណវាវាយកលុយទៅឲ្យវាយកលុយទៅឲ្យបងប្អូនខ្ញុំគួរតែសរសើរវាឬក៏យ៉ាងម៉េច នៅស្រុកអាមេរិកនេះខ្ញុំមិនដែលឃើញគណៈបកណាមួយគេយកលុយមកឲ្យអញ្ចឹងសោះហ៎អត់ឃើញអត់ដែលឃើញនៅស្រុកខ្មែរអត់ទេហើយបោះឆ្នោតស្មើមុខស្មើមាត់គ្នាស្អីបើវាធ្វើអីបានតាមអំពើចិត្តឲ្យយើងគ្រាន់តែលើកផ្លាកយើងគ្រាន់តែលើកផ្លាកវាធ្វើទុកបុកម្នេញណាគ្រាន់តែលើកផ្លាកវាធ្វើទុកបុកម្នេញ បាទឥឡូវនឹងវាចាប់ផ្ដើមឆោតឈ្មោះចោលទៀតវាចាប់ផ្ដើមឈ្មោះឆោតឈ្មោះចោលគណៈបកភ្លើងទៀនគណៈបកភ្លើងទៀនគ្រាន់តែធ្វើសកម្មភាពខ្លាំងវាចាប់ផ្ដើមឆោតឈ្មោះគេចោលអុយសរីយុតិធម៌ស្អីវានិយាយនឹង ដើម្បីឲ្យវាដឹងឲ្យវាដឹង ថាទាំងវើ ដែលពួកវាធ្វើនឹងវាថោកពេក វាថោកវាអត់មានថ្លៃធ្នូទេហើយអួតតែខ្លួនឯងគេស្រឡាញ់ច្រើនណាឥឡូវដល់ចំណុចហ្នឹងខ្ញុំបញ្ជាក់ប្រាប់បងប្អូនប៉ុណ្ណឹងពីចំណុចហ្នឹងណាខ្ញុំបញ្ជាក់ប្រាប់បងប្អូនមួយទៀតប្រហែលថ្ងៃហ្នឹងខ្ញុំឃើញគណៈបកប្រជាជននឹងគេដាក់បញ្ចូលសមាជិករបស់ខ្លួនអូឲ្យតែឈិតដល់បោះឆ្នោត ឲ្យតែចិត្តដល់បោះឆ្នោតពួកអាស៊ី VP នឹងតែងតែមានសមាជិករាប់រយនាក់រាប់ពាន់នាក់ដើម្បីចោះចូលនិយាយពីចោះចូលអាណត្តិណាក៏មានគណៈបកផ្សេងទៅចោះចូលជាមួយនឹងអាគណៈបកសម្ពងប្រជាជននឹងដែរបងប្អូនថាមើលខ្ញុំថាខុសទៅអាណត្តិណាក៏វាក៏មានដាក់បញ្ចូលសមាជិកថ្មីដែរ សមាជិកថ្មីរហូតដាក់បញ្ចូលប៉ុន្តែខ្ញុំឆ្ងល់សមាជិកថ្មីដែលរត់ចេញពីគណៈបកប្រឆាំងទៅនឹងវាសំតអស់អាលីងតាំងពីនេះមកមិនដែលឃើញគណៈបកមិនដែលឃើញយើងយកនិយាយរួមមិនដែលឃើញគណៈបកប្រឆាំងដាក់បញ្ចូលអ្នកដែលលាយឈប់ពីគណៈបកប្រជាជនទេមែនទេបងប្អូនដែលឃើញអត់អត់ដែរទេអត់ដែរឃើញ អត់ដែលឃើញថាគណៈបកប្រឆាំងណាមួយទទួលយកសមាជិកគណៈបកប្រជាជនមកសុំចុះចូលជាមួយគណៈបកប្រឆាំងទេអត់ដែលមានទោសតែសោះមែនអត់បងប្អូនមែនអត់អត់ដែលមានទោសតែសោះតាំងពីខ្ញុំកើតមកអត់សុំទោសតាំងពីខ្ញុំដឹងក្តីមកចេះតាមតានចេះចូលប្រឡូកក្នុងនយោបាយខ្ញុំមិនដែលឃើញគណៈបកប្រឆាំងណា គណៈបកប្រជាជនណា ដែលមាន សមាជិកខ្លួននឹងទៅចោះចូលជាមួយនឹងគណៈបកប្រឆាំងឡើយឃើញតែគណៈបកប្រឆាំងទាំងអស់ទៅចោះចូលជាមួយនឹងគណៈបកប្រជាជនអញ្ចឹងបើនិយាយពីចោះចូលបោះឆ្នោតកន្លងទៅនេះបើនិយាយពីអ្នកចោះចូលគណៈបកប្រឆាំងទៅចោះចូលជាមួយគណៈបកប្រជាជនអស់លីងណា កាលពី2013គណៈបកប្រជាជនសមាជិកសរុបនៅ ក្នុងបញ្ជីគណៈបកប្រជាជនមាន5លាននាក់ហើយដល់ពេល2017ចុះចូលទៀត2018គេថាចុះចូលទៀតអត់មានគណៈបកសង្គ្រោះជាតិនោះចុះចូលទៀតដល់ឥឡូវនឹង2022នឹងចុះចូលទៀតអញ្ចឹងមានន័យថាម៉េច មានន័យថាគណៈបកភ្លើងទៀនអត់មានអ្នកគ្រប់គ្រងទេព្រោះគណៈបកប្រជាជនគណៈបកសង្គ្រោះជាតិទៅចុះចូលមួយគណៈបកប្រជាជនអស់ហើយមានណាឥឡូវហ្នឹង អ្នកបោះឆ្នោតដែល មាន10លានអ្នកហ្នឹងអាហ្នឹងបើយើងគិតពីអ្នកបោះឆ្នោត10លានអ្នកអ្នកបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាខ្ញុំគិតថាប្រហែលជាមានទ្រង់ខ្ទួង7 8លានអីប៉ុណ្ណឹងឯង 7 8លានហ្នឹងគណៈបកប្រជាជនយក6លានបាត់ហើយ6លានបាត់ហើយពីព្រោះអីបានខ្ញុំថា10លានអ្នកនៅសល់តែ6លានពីព្រោះ10លានអ្នកអ្នកបោះឆ្នោតបានមកនៅ ស្រុកថៃមកនៅស្រុកក្រៅក្រៅអស់អាលីងហ្នឹងអ្នកដែលមានឈ្មោះបោះឆ្នោតពីមុនពីមុនមករត់ចោលស្រុករត់ចោលសន្តិភាពអស់ហ្នឹងមានអីទៀតវាបញ្ជូនអ្នកដែលខ្មែរដែលអាចបោះឆ្នោតបានមកមកប្រទេសថៃអីហើយ អ្នកថ្មីថ្មីមិនច្រើនប្រមាណទេថា7លាន7លានគណៈបកប្រជាជនយកអស់បាត់ថា6លានចុះគណៈបកប្រជាជន អ្នកចុះចូលអីទៅ6លាននៅសល់ប្រមាណគណៈនៅសល់2លានដល់នៅសល់1លានគណៈបកទាំងអស់នឹងចែកគ្នាទៅហើយបើអញ្ចឹងវាភ័យម៉េះពួកអាស៊ីពីភីវាភ័យម៉េះចាំបាច់ទៅធ្វើទុកបុកម្នេញភ្លើងទៀនធ្វើអីចាំបាច់ទៅលុបឈ្មោះភ្លើងទៀនធ្វើអី អាកោចបអាចគោនឹងតើវាភ័យវាធ្វើស្អីវាភ័យខ្លាចចាញ់ធ្វើស្អីខ្លាចចាញ់ភ្លើងទៀនធ្វើស្អីបើអ្នកចោះចូលជាមួយវានឹងច្រើនដល់មួយថ្ងៃអ្នកចោះចូលជាមួយ CPP ច្រើនច្រើនដល់មួយហើយហើយសមាជិក CPP មានច្រើនដល់ម្លឹងរហូតដល់ពួកអាដែងអ្នកគ្រប់គ្រង CPP វាថាវាវាផ្សព្វផ្សាយថាអ្នកគ្រប់គ្រងវានឹងមានរហូតដល់83% ហើយបើ83%បើអាឡុងបើអាឡុងប្រកាសថាបើខ្ញុំដៃជូឡុងប្រកាសថាអ្នកគ្រប់គ្រងខ្លួន រហូតដល់មាន83%មែនណាខ្ញុំប្រាប់ខ្ញុំមិនត្រឹមតែឲ្យភ្លើងទៀនដំណើរការទេខ្ញុំឲ្យសង្គ្រោះជាតិដំណើរការទៀតខ្ញុំឲ្យសំរងស៊ីចូលស្រុកទៀតដើម្បីបញ្ជាក់ថាខ្ញុំមាន ប្រជាពលរដ្ឋស្រឡាញ់ច្រើនណាស់ ខ្ញុំមិនមែនដោយអាឆ្កែខ្លះមែនដោយអាសត្វសណក់ខ្លះវាអួតថាវាមានអ្នកគេគ្រប់តរមានអ្នកចោះចូលរហូតទៅដល់83%ដល់ពេលលទ្ធផលចុងក្រោយអត់ហ៊ានប្រកួតជាមួយគេខ្លាចសំរងស៊ីហ៎ខ្លាចគណៈបកភ្លើងទៀនងាប់អាញាបើនឹងអួតដល់អាចគោអីទេ យេត្រង់ទៅពួកឯងនេះនិយាយខុសការពិតហើយពួកឯងចេះតែនិយាយបានតែត្រឹមតែនិយាយហ្មងពួកអាឥតប្រយោជន៍អួតណាអូឲ្យតែដាក់បញ្ចូលមួយមួយថ្ងៃមុនគេដាក់រតនៈរស្មីលីគេដាក់អីណាទៅចោះចូលជាមួយអីណាណៃគេដាក់បញ្ចូលបងប្អូនអើយបើនិយាយពីចោះចូលជាមួយវាគ្មានអាណាគេបោះឆ្នោតឲ្យយើងទេ ប៉ុន្តែសង្គ្រោះជាតិហេតុអីបានជាគេបានអីហេតុអីបានជាគេបោះឆ្នោតឲ្យសង្គ្រោះជាតិពីព្រោះតាមពិតអ្នកខ្លះគេចោះចូលទៅឲ្យវាសบายចិត្តហ្នឹងណាគេចោះចូលឲ្យវាសบายចិត្តហ្នឹងទួតគេទៅចោះចូលយកលុយចាយលេងហ្នឹងបើអាឡុងក៏ប្រាប់ដែរបងប្អូនបើថានេះទេប្រាប់វាទៅទៅចោះចូលយកលុយចាយលេងទៅដល់ពេលបោះឆ្នោតក៏បោះឲ្យវាបោះឲ្យវាទៅស្អី បោះឲ្យអាឆ្កែយួននិងអាឆ្កែចិននឹងធ្វើស្អីបងប្អូន បើវាឲ្យលុយយកទៅកុំទៅខ្វល់វាឲ្យលុយ7 40000យកសិនទៅវាមិនដែរបងប្អូនមិនបោះឲ្យវា ហើយវាមកចាប់យើងដាក់គុកដាក់ច្បាក់ទាំងអស់គ្នាទេបងប្អូនយកលុយវាទៅ ហើយកុំបោះឆ្នោតឲ្យវាព្រោះលុយនឹងលុយវាលក់ជាតិទេលុយវាប្លន់ជាតិលុយវាបោកជាតិទេកុំខ្វល់ពេក លុយនឹងលុយរបស់បងប្អូនតាអញ្ចឹងបងប្អូនកុំខ្វល់ណាកុំខ្វល់ហើយវាអត់ហ៊ានទេគ្រាន់តែប៉ុណ្ណឹងហើយវាអត់ហ៊ានទេណាវាមានអធិពលប៉ុណ្ណឹងណាវាថាវាមានអ្នកគេគ្រប់គ្រងច្រើនណាពួកវាថាមានអ្នកគេគ្រប់គ្រងវាច្រើនប៉ុន្តែវាអត់ហ៊ានប្រកួតដោយត្រឹមត្រូវបងប្អូនគិតមើលមើលឥឡូវ បើប្រកួតប្រើគោលនយោបាយប្រកួតទៅកុំប្រើលុយទៅមើលមើលមើលទម្លាប់ទម្លាប់អាចោមកទៀតទម្លាប់ស្រុកខ្មែរថ្ងៃក្រោយខ្ញុំអត់ឲ្យទម្លាប់អាហ្នឹងទម្លាប់អាយកលុយទៅឲ្យប្រជាពលរដ្ឋហ្នឹងកុំទម្លាប់ព្រោះអយុធនាការទម្លាប់យកលុយទៅឲ្យគេហ្នឹងណា អាហ្នឹងណាគឺជាប្រទេសដែលមិនជឿនលឿនទេប្រទេសបែបហ្នឹងគឺជាប្រទេសមិនជឿនលឿនទេហើយ យើងអត់មានពួកមន្ត្រីល្អអត់មានពួកមន្ត្រី ត្រឹមត្រូវទេ ពីព្រោះកាលណាបើយើងចេះតែយកលុយពី30000ពី30000ទៅឲ្យពួកវាអោះសុំទោសទៅឲ្យប្រជាពលរដ្ឋណាបងប្អូនថ្ងៃក្រោយវាយកលុយនឹងទៅទិញហើយបងប្អូនសុកចិត្តបានទទួលបាន20000ហើយបងប្អូនផ្ដល់ភាពជឿចាប់ បង្កើតភាពឈឺចាប់ឲ្យធ្វើឲ្យវាបំផ្លាញប្រទេសជាតិយើងបងប្អូនសាកល្បងគិតមើលបើវាឲ្យក៏ដោយកុំយកយកទៅស្អី20000ហ្នឹងអាម៉េចវាវាអាម៉េចអាអានឹងអានឹងបើខ្ញុំវិញតែបើខ្ញុំកំណត់មួយទៀតបើថាបើថាយកក៏យកចោះតែនោះកុំបោះឆ្នោតឲ្យវាគឺប្រកាន់មមអញ្ចឹងមក អាណាកាន់តែយកលុយទៅទិញក៏បោះឆ្នោតឲ្យវាប៉ុន្តែជំនន់បើជំនន់ខ្ញុំវិញណាឲ្យតែបានផ្លាស់ប្ដូរតែម្ដងទម្លាប់ធ្វើច្បាប់មួយលុបបំបត្តិចោលគណៈបកណាដែលយកលុយយកសរងប៊ីចេងទៅចែកប្រជាពលរដ្ឋមុនយុទ្ធនាការមុនអីហ្នឹងគណៈបកហ្នឹងលាយចោលដោយគណៈបកហ្នឹងលាយវាចោលបណ្ដោយឲ្យយកគោលនយោបាយទៅប្រាប់ប្រជាពលរដ្ឋ យកផែនការដឹកនាំប្រទេស ទៅប្រាប់ប្រជាពលរដ្ឋអានឹងឲ្យមានទម្លាប់នឹងអាទម្លាប់យកលុយទៅចែកប្រជាពលរដ្ឋហើយធ្វើបាបប្រជាពលរដ្ឋប្លន់ ប្រជាពលរដ្ឋនឹងបើគណៈបកណាធ្វើបើគណៈបកណាធ្វើថ្ងៃក្រោយបើសិនណាជាមានការផ្លាស់ប្ដូរតាមអាណត្តិកែអាច្បាប់នឹងធ្វើច្បាប់នឹងឲ្យបានកុំឲ្យពួកអា CPP នឹងវា ឆ្កួតចុយតម៉ាយឬម៉ាក់អាឆ្កួតអាងដែលវាមានលុយណាអាងដែលវាមានលុយអាងដែលវាមានលុយវាអាងដែលវាមានលុយវាដើរទិញគេណា វាដើរទិញគេចឹងធ្វើម៉េចទៅវាដើរទិញគេអាហ្នឹងវាវាចឹងហ៎បងប្អូនអញ្ចឹងយើងយើងអត់អាចទទួលយកបានទេអាចំណុចហ្នឹងទួយកបានឯណាអាងដែលវាមានលុយដើរទិញទិញស្លឹកឆ្នោតហ្នឹងហ្នឹងបានថាខ្ញុំខ្ញុំជេរតែហ្មងខ្ញុំមានទុកហិតទេ ខ្វល់អីទេព្រោះអត់ឯងអស់ហ្នឹងណាជេរវាតែមកដូចម៉ែអាចឈួតមែនណាបងប្អូនណាខ្ញុំស្អប់ស្អប់មែនណាស្អប់ អាពួកនឹងមែនណាស្អប់ណាស់អាទម្លាប់ចោលមកសៀតចឹងខ្ញុំស្អប់ហ่ะទម្លាប់ចោលមកសៀតគេសុកចិត្តបង្រៀនមនុស្សឲ្យចេះចាប់ត្រី ប្រសើរជាជាងយកត្រីឲ្យមនុស្សស៊ីណា គេពង្រៀនមនុស្សឲ្យចេះចាប់ត្រីប្រសើរចេះជាង យកត្រីទៅឲ្យមនុស្សស៊ីដូចគ្នាអញ្ចឹងគេពង្រៀនមនុស្សឲ្យចេះធ្វើការឲ្យមានការងារធ្វើឲ្យមនុស្សចេះធ្វើការឲ្យមនុស្សចេះខំប្រឹងឯងអត់ទេយកលុយទៅចែកគេទៅទិញហើយដល់ពេលហើយវាមិនប្រឹងលួចជាតិលួចជាតិបំផ្លាញជាតិបងប្អូនមិនចឹងហើយបងប្អូនមើល ហើយស្រុកអង្កាលបានរីចម្រើននឹងគេអង្កាលបានលូតលាស់នឹងគេនឹងហ៎លុយមាតុភូមិគង់វងលុយលក់ជាតិហ្នឹងហើយលុយលក់ជាតិលុយបំផ្លាញជាតិហ្នឹងវាយកលុយហ្នឹងហើយយើងអត់ដឹងទេចេះតែប្រជាពលរដ្ឋជាពលរដ្ឋចេះតែទទួលយកហើយអូអរគុណណាអរគុណ អូឯកឧត្តមល្អយកលុយមកឲ្យខ្ញុំហើយបងប្អូនហើយបងប្អូនចឹងហើយបានគេថាទៀងវាមិនឈ្នះតល់ខ្ញុំពេលខ្លះខ្ញុំខ្ញុំថាទុកឲ្យពលរដ្ឋខ្មែរពេលខ្លះទៅទុកឲ្យគាត់រស់តាមវិធីរបស់គាត់ហ្នឹងមើលទៅណាពេលខ្លះចង់អស់សង្ឃឹមចង់អស់សង្ឃឹម ពលរដ្ឋតិចណាស់ដែលភ្ញាក់កណើតពលរដ្ឋតិចណាស់ដែលភ្ញាក់កណើតច្រើនអត់ទេឲ្យតែគេឲ្យលុយឲ្យតែគេឲ្យលុយបងប្អូនហើយទៅហើយទៅហើយប្លាប្លាប្លាប្លាទៅជាមួយគេអើយហើយតែស្រុកយើងវាក្រចឹងណាចឹងហើយបានអ្វីដែលខ្ញុំចង់និយាយហ្នឹងគឺមានប៉ុណ្ណឹងបងប្អូនខ្ញុំមិនដឹងថាម៉េចទេ ម្យ៉ាងម្យ៉ាងទៀតបងប្អូនជឿខ្ញុំសង្គមខ្មែរយើងវាតតែមានមនុស្សដូចហ៊ុនសែនហ្នឹងមើលទៅខ្មែរណាវាតតែមានមនុស្សដូចហ៊ុនសែនហើយបានកែបានខ្មែរយើងតិចឲ្យនាំធ្វើល្អបងប្អូនខ្ញុំខ្ញុំអត់ចេះនិយាយលេងសើចទេខ្មែរយើងបើនិយាយពីអស្ចារ្យអ្វីក៏ខ្លួនឯងតែអស្ចារ្យដែរខ្ញុំអត់រិះគន់ទេ បើថាអ្នកកាន់សាសនា ចង់ធ្វើយ៉ាងម៉េចឲ្យខ្លួនអស្ចារ្យនៅក្នុងសាសនាតាមមកមុខនឹងគឺមកច្រកនឹងអត់មានឲ្យអស្ចារ្យផ្សេងទេអ្នកចម្រៀងធ្វើម៉េចឲ្យខ្លួនឯងអស្ចារ្យខាងវិស័យចម្រៀងតាមមកមុខនឹងប៉ុន្តែបងប្អូនអត់ដឹងទេបងប្អូនអត់ដឹងទេស្អីគេអស្ចារ្យដោយបងប្អូនរាល់ថ្ងៃយុវជន ព្រោះថ្ងៃហ្នឹងយុវជនគាត់និយាយគាត់ដូចនិពន្ធបទចម្រៀងតែងបទចម្រៀងដូចមានស្រីម្នាក់ជាងបទអង់គ្លេសលាយខ្មែរជាងអីសបុកកតោអីទ្វី8អីអច្ឆរិយៈកម្ពុជាអីលក្ខនឹងលក្ខខ្ញុំអត់ប្រឆាំងទេខ្ញុំអត់ប្រឆាំងកម្ពុជាពិតជាអាចអច្ឆរិយៈប៉ុន្តែអច្ឆរិយៈ ស្អីគេបើប្រព័ន្ធដឹកនាំហ៊ុនសែននឹងថោកទាបដល់ហ្មងហ៎វាយក្បាលប្រជាជនរាល់ថ្ងៃនោះចាស់កម្ពុជាពីអតីតកាលអាចយៈមែនប៉ុន្តែកម្ពុជាបច្ចុប្បន្នកាលហ្នឹងបើទោះជាយើងខំប្រឹងផលិតចម្រៀងឲ្យវាអច្ឆរិយៈក៏វាអត់អច្ឆរិយៈទៅរួចដែរពីព្រោះអាមេដឹកនាំនឹងវាធ្វើរឿងថោកថោកអ្នកចម្រៀងតែងនិពន្ធមកវាអច្ឆរិយៈហើយ ប៉ុន្តែគេមិនមែនមើលចម្រៀងយើងនឹងល្បីណាគេមើលអាមេដឹកនាំនោះប្រទេសកម្ពុជាគេដាក់ពិន្ទុមិនមែនដាក់ពិន្ទុនៅលើបទចម្រៀងអស្ចារ្យណាប្រទេសកម្ពុជាគេដាក់ពិន្ទុទៅលើអាមេដឹកនាំនោះតើវាគោរពសិទ្ធិមនុស្សឯអត់តើវាគោរពច្បាប់ឯអត់តើការដឹកនាំរបស់វាមាននីតិរដ្ឋឯអត់វាកំចាត់នៅអំពើពុករលួយឯអត់ តើប្រទេសនឹងក្រមការដឹកនាំរបស់វា មានគ្រឿងញៀនមានអាភៀនកឆាមានលុយលុយកខ្វក់យ៉ាងមិនខ្លះណអានោះដែលគេដាក់បន្ទុកហើយដើម្បីឲ្យប្រទេសយើងអស្ចារ្យលុះត្រាណាតែយើង រើសមេដឹកនាំអស្ចារ្យហើយបើយើងចង់ឲ្យប្រទេសយើងអស្ចារ្យយើងមាន មេ ដឹកនាំធ្វើជាសត្វស្វាលេងតប៉ាហ៊ីរហូតចឹងគិតមិនទៅប៉ុនសែនគឺជាស្វាចាប់ជាតិ ដែលពួកគេហៅថាប្របាទធំមឹកស្វាចាប់ជាតិនោះធំមឹកស្វាចាប់ជាតិហ៊ុនសែនហ្នឹងហើយមិនមកពីប្រអិនទេណាមានគួរសួស្ដីមិនចឹងហ៊ុនសែនគឺស្វាចាប់ជាតិទេអាណាថាធំមឹកស្វាចាប់ជាតិហើយខ្ញុំអរិគុណទេបងប្អូនក្រុមហ៊ុនតែងបတ်ចម្រៀងអត់ខុសអីបន្តិចខ្ញុំមោទនភាពហ្នឹង ឬបទចម្រៀងនឹងខ្ញុំមោទនភាពប៉ុន្តែ ខ្ញុំមោទនភាពទៅលើតែខ្លឹមសារបទចម្រៀងឯងប៉ុន្តែខ្ញុំមើលទៅមេដឹកនាំប្រទេសខ្ញុំមើលដោយលីមួកអញ្ចឹងខ្ញុំមើលទៅអាមេដឹកនាំដោយលីមួកអញ្ចឹងឥឡូវប្រទេសយើងអស្ចារ្យយ៉ាងណាបើមានមេដឹកនាំឆ្កែជាគ្នាអញ្ចឹងនោះឥឡូវដើម្បីឲ្យคล้ายជាប្រទេសអស្ចារ្យប្រទេសអច្ឆរិយៈវាលុះត្រាណាដោយស្រុកថៃ វាលុត្រាណាតើដូចកូរ៉េហុចអាចឆរិយៈស្អី40ឆ្នាំហើយបានស្ពានអាកាស2 3អួតចុយតម៉ាយហើយស្ពានអាកាសនោះអាសូតាលុយជាតិអីនេះទៅលុយដើរខ្ចីគេទៀតបានផ្លូវ2 3ខ្សែអួតចុយតម៉ាយអួតចុយតម៉ាយណាខ្មែរធ្វើបានប៉ុន្តែខ្មែរធ្វើបានខ្មែរគិតតែសบายអឺខ្មែរធ្វើបានប៉ុន្តែសួរលុយបានមកពីណាលុយចិនខ្ចីលុយចិន ហើយខ្ចីនឹងខ្ចីអីអានឹងហើយគេហៅកម្ចីអធិបតេយ្យបងប្អូនដែលលើពាក្យកម្ចីអធិបតេយ្យបងប្អូនដែលលើពាក្យកម្ចីអធិបតេយ្យអត់លុយកម្ចីឥឡូវវាធ្វើច្បាប់កម្ចីអធិបតេយ្យកម្ចីអធិបតេយ្យហ្នឹងមិនន័យហ្មងឲ្យគេមកអភិវឌ្ឍផ្លូវផ្លូវផ្លូវថ្នល់ហ្នឹងឲ្យគេមកធ្វើទាំងអស់សន្យាឲ្យគេមកវិនិយោគហ្នឹងអាផ្លូវខ្សែហ្នឹង ឲ្យចិនអ្នករកស៊ីឲ្យចិនមកវិនិយោគលើនឹងឲ្យចិនមកនៅ99ឆ្នាំអានឹងហើយគេហៅកម្ចីអធិបតេយ្យក្រោយពី99ឆ្នាំទៅផ្លូវនឹងបានមករបស់យើងអ្នកកាន់កាប់វិញម្ដងក៏ដូចម៉ែអាចគួតបងប្អូនបងប្អូនប្រជាជន ខ្មែរគិតដល់រឿងហ្នឹងអូសម្ដេចធ្វើបានណាសម្ដេចធ្វើបានណាប៉ុន្តែអត់ដឹងតែសម្ដេចហ្នឹងទៅខ្ចីលុយចិនហើយខ្ចីហ្នឹងមិនមែនខ្ចីធម្មតាឯងកម្ចីអធិបតេយ្យ បងប្អូនអត់ដែលឮពាក្យកម្ចីអធិបតេយ្យស្អីគេកម្ចីអធិបតេយ្យកម្ចីអធិបតេយ្យមានន័យថាលក់អធិបតេយ្យឲ្យគេនោះណាឃើញទេលក់អធិបតេយ្យឲ្យគេបងប្អូនឃើញសំវាសម្បទានដីវាសម្បទានព្រៃអីរាប់សិបហិកតាឲ្យគេ99ឆ្នាំឯងអានឹងហើយគេហៅថាកម្ចីអធិបតេយ្យនោះបងប្អូនយល់អត់អញ្ចឹងហើយបានជាខ្មែរមួយចំនួននៅលើដីនោះឲ្យតែសម្បទានឲ្យចិនចិនមកដេញបងប្អូនចេញបាត់ គេថាដីគេរដ្ឋអ្នកប្រកាសឲ្យគេបងប្អូនរដ្ឋអ្នកប្រកាសឲ្យគេគិតមិនអានឹងចឹងហ្នឹងចឹងហើយបានតែយីពួកនេះបងប្អូនលេងលេងសត្តមៈម៉ាក់នឹងអីលើដឹកនាំចឹងអីហើយពួកវាចេះតែអួតចេះតែរសាហើយអរគុណសន្តិភាពអរគុណសន្តិភាពអីនាំនេះទៅអរគុណសន្តិភាពហើយបើដូចអាផេះផង់ដូចអា អាកថោមីកថោមួយចំនួននៅក្រៅប្រទេសអូយសម្ដេចធ្វើបានល្អវារស់នៅស្រុកនេះស្អីក៏វាឃើញដែរប៉ុន្តែដោយសារតែវាចង់ត្រកពងហ៊ុនសែនវាអត់និយាយការពិតទេវាកុហកវាចង់ប្រសើរហ៊ុនសែនវាចង់ទៅលេងស្រុកវាចេះប្រសើរហ៊ុនសែនហ៊ូស្រុកខ្មែរអភិវឌ្ឍអស់ចាប៉ុណ្ណឹងហើយរោប៉ុណ្ណាទៀតណាអភិវឌ្ឍប៉ុណ្ណឹងហើយឥឡូវហ្នឹងអាឡុងឯងទៅមើល ប្លែកនិយាយថាឯងទៅមើលប្លែកថាអញឃើញហើយពួកឯងថតប្រអួតតរថ្ងៃហ្នឹងចាំបាច់អញទៅធ្វើស្អីបើពួកឯងបានស្ពានមួយឯងថតបានផ្លូវមួយមេឯងទៅសម្ពោធបានអាគារមួយមេឯងទៅសម្ពោធរឿងអីដែលអញមិនឃើញអញឃើញហើយបងប្អូនពួកអាស៊ីវិភាវាថាអាឡុងបើឯងខ្លាំងឯងមកមើលការអភិវឌ្ឍណា មិនមែនដោយការឯងនៅទេណាអាឡុងអូវានិយាយចឹងមិនមែនដោយការឯងនៅទេណាអាឡុងណាការឯងនៅនឹងមិនសូវអភិវឌ្ឍទេតែឥឡូវអភិវឌ្ឍបើខ្លាំងឯងមកមើលហ្នឹងខ្ញុំថាអញចាំបាច់ទៅមើលទេអញឃើញហើយហើយសួរថាឯងឃើញមានកាចប់មើលរឿងអីអញមិនឃើញឃើញតាម Facebook សម្ដេចឯងនោះ បើសំដីឯងសូម្បីតែប្រគួនមួយក៏គាត់ទៅ support ដែររឿងអីអញមិនឃើញប្រគួនមួយប្រគួនអាចមួយហ៊ុនសែនទៅ support ដែរបងប្អូនរឿងអីយើងមិនឃើញហើយប្រភពលុយបានមកពីណាពីណាហ៊ុនសែនមិននិយាយខ្លះហើយយើងមិនដឹងខ្លះថាលុយនឹងបានមកពីណាតែអ្នកនៅស្រុកខ្មែរតែហ្មងបានទៅជួបហ៊ុនសែននោះអរគុណបានស្ពានមួយ លែងពិបាកទៀតហើយក៏មកបានការដឹកនាំរបស់សម្ដេចអាម៉េចបើអាឡុងទៅធ្វើបើអាឡុងឡើងទៅធ្វើនាយករដ្ឋមន្ត្រីស្មានអាឡុងនឹងអត់ធ្វើផ្លូវអាណិចហើយស្មានអាឡុងនឹងអត់ធ្វើស្ពានអូចេះធ្វើស្ពានតាហ៊ុនសែនទេរដ្ឋមន្ត្រី ក្រោយនាយករដ្ឋមន្ត្រី ក្រោយគេអត់ចេះធ្វើស្ពានដោយអាគណៈបពាជាជននឹងទេក៏ដោយមាក់អាងាប់អានេះខ្ញុំជេរពួកអាស៊ីវិភីណាធ្វើគេសួរថាឯងបានធ្វើអីខ្លះ ធ្វើអីខ្លះបើចង់ឲ្យអញធ្វើពួកឯងនាំគ្នាចេញទៅឲ្យអញទៅធ្វើព្រោះទៅធ្វើហ្នឹងយកលុយជាតិធ្វើតាយកលុយខ្ចីគេមកធ្វើតាឥឡូវអញសួរឯងហ៊ុនសែនដែរយកលុយម៉ែគាត់ឪគាត់មកធ្វើអត់ហើយពួកឯងទាំងអស់គ្នាហ្នឹងពួកឯងដែលកាន់ការងាររដ្ឋតាមបាលម៉ានសម្ដេចទាំងអស់ហ្នឹងហើយសួរមើលពួកអាដែងអស់ហ្នឹងមានគេអឺនិយាយចឹងបដ ாய் ដែរ ពួកអាដែងអស់នោះមានគេសពីដូនតាវាឯណាមកកសាងជាតិក្រៅតែវាបំផ្លាញព្រៃឈើយកធ្វើមានធ្វើបានរបស់វាបន្ទាប់មកវាយកអីទៀតបន្ទាប់មកវាទៅខ្ចីលុយគេមកអភិវឌ្ឍហើយអាអាកេតនភ័ណ្ឌដូចជារ៉ែមាសរ៉ែធ្យូងរ៉ែដែករ៉ែប្រេងកាតរ៉ែអឺអឺស្ពាន់រ៉ែលងហិនណាព្រៃឈើវាកាប់លក់ខ្ទេច យកទៅធ្វើមានបានក្រុមគ្រួសារវាវាដើរខ្ចីលុយមកអភិវឌ្ឍដល់អភិវឌ្ឍហើយវាថាមានការដឹកនាំរបស់គណៈបកប្រជាជនទើបមានណាឯងគ្មានបានធ្វើអីទេណាពួកឯងពួកអប្រឆាំងគ្មានបានធ្វើអីទេចឹងបានថាពួកអបកាច់អ្នកគ្រប់គ្រង CVP នឹងវាអត់ចេះសម្លឹងមើលគណៈបកប្រឆាំងទូទាំងពិភពលោកនឹងមានគណៈបកឯណាគេទៅធ្វើគណៈបកប្រឆាំងឯណាគេទៅធ្វើ គណៈបកប្រឆាំងគេចាំប្រឆាំងគណៈបកកណ្ដាលអំណាចបានគេធ្វើពីព្រោះវាមានគេជាប់ថាវិការជាតិតែត្រូវធ្វើចឹងហើយបានខ្ញុំខ្ញុំសួរឲ្យពួកអាស៊ីវិភីតល់ខ្ញុំសួរថាមើលមើលមើលមើលហើយថាគណៈបកប្រជាជនធ្វើគណៈបកប្រជាជននឹងកើតពីណាមករួចគណៈបកប្រជាជននឹងវាចំណាយលុយបានមកពីណាឥឡូវបើថាយកលុយគណៈបកប្រជាជនធ្វើយកលុយ ដែលសេះតពីជីដូនជីតាហ៊ុនសែនមកធ្វើកសាងប្រទេសអានឹងខ្ញុំកោតសរសើរប៉ុន្តែសួរថាតើហ៊ុនសែននឹងជាមហាសេដ្ឋីពីជាតិមុនមកហើយអត់ទេហ៊ុនសែនកសិករអ្នកក្រក្មេងវត្តនោះពេលចូលមកមានអីខ្លះហ៊ុនសែនមានអីមានតែស្បែកជើងកង់ឡានមកគូអ្នកខ្លះមាន ស្បែកជើងឆ្វេងដោយឆ្វេងស្ដាំដោយស្ដាំមែនទេអត់បងប្អូន អ្នកខ្លះភ្លៀកខោកាចេះកាចាស់ដល់ពេលបានកាន់តំណែងយូរយូរទៅលួចជាតិបំផ្លាញជាតិកាប់ព្រៃឈើដាំអាភៀនដាំកថាអើធ្វើមានធ្វើបានអើតែខ្ចីលុយគេយកមកកសាងដាក់ឈ្មោះខ្លួនឯងអភិវឌ្ឍខ្លួនឯងហើយដល់ពេលអញ្ចឹងហើយគេថាពួកអាប្រឆាំងគ្មានធ្វើអីទេគឺដូចមកអាឈួតហើយសាមើលហើយឲ្យពួកវាចេញមើល មិនបាច់ឲ្យលោកសំរងស៊ីធ្វើឲ្យអញអ្នកធ្វើក៏បានដែរហើយស្មានថាអញអត់ចេះធ្វើស្ពានហើយស្មានថាអញអត់ធ្វើផ្លូវបើអញមិនធ្វើផ្លូវធ្វើម៉េចអញរោជំនួញឲ្យប្រជាពលរដ្ឋបានវាតោះតែអញធ្វើផ្លូវបានអញបង្កើតមុខរបរឲ្យប្រជាជនបានណាតោះតែធ្វើស្ពានតភ្ជាប់ហើយស្មានថាហើយស្មានថាមុខម៉ែឯងឪឯងនឹងមកធ្វើផ្លូវណា សួរតើអ្នកមានឯណាមកកសាងផ្លាច់មុខតាវានោះអត់មានទេសត្វតែខ្ចីលុយរត់តើយកលុយរត់តើមិនអញ្ចឹងឯងស្បែកកែវអានេះខ្ញុំចង់និយាយត្រង់ត្រង់អញ្ចឹងហ្មងអញ្ចឹងបានពួកអានោះវានិយាយអីមកវាសួរអីមកខ្ញុំដាក់តល់តល់ទៅវិញខ្ញុំថាម៉ែហ៊ុនសែនឪហ៊ុនសែននឹងទុកលុយមកឲ្យកសាងជាតិអីហ្មងលុយនឹងគេលុយជាតិឯងមែនលុយគណៈបកប្រជាជនឯណា មិនលុយគណៈបកប្រឆាំងឯណាលុយជាតិលុយជាតិវាតតគណៈបកដែលគេដែលប្រជាជនបោះឆ្នោតឲ្យទៅកាន់អំណាចបាន មាន សិទ្ធិចាត់ចែងហើយបើគណៈបកប្រឆាំងអត់ទាន់មានសិទ្ធិចាត់ចែងផង ទៅកាន់អំណាចផងមានអីទៅចាត់ចែងនិយាយមួយម៉ាត់បាត់មាត់បងប្អូនខ្ញុំថាបើឯងខ្លាំងចេញមកអញទៅធ្វើឲ្យមើលអីចេះកសាងជាតិឯងអាម៉េច គេឡើងជាឡើងដឹកនាំប្រទេសទៅគេអត់ធ្វើអីសោះតែហ្មងអីម៉េចគេអត់ចេះតែហ្មងអីម៉េចហើយចេះតែពួកឯងនោះចេះកសាងជាតិតែពួកឯងនោះចេះធ្វើផ្ទះតែពួកឯងនោះយីពួកអាសនៈជេវាខ្លះទៅបងប្អូនជេវាតែហ្មងថ្ងៃនេះប្រហែលថ្ងៃនេះជេពួកវាតែហ្មងគ្មានស្អី ហើយកុំថាពាក្យជេរនឹងខុសជេរនឹងចំបាច់បាច់ហ្មងជេរនឹងចំកន្លែងពួកវាខុសហ្មងអត់នេះទេបងប្អូនខ្ញុំអត់ដឹងថាមានប្រមាណអ្នកនៅក្នុងនឹងអាមិនបានគាំង383នៅតែ383រហូតបងប្អូនអត់ធ្លាក់ចុះអត់ធ្លាក់ចុះអត់ឃើញឡើងនឹងបងប្អូនអ្នកមើលមានប្រមាណទេបាទពេលខ្លះ Facebook ហ្នឹងវាយ៉ាប់ដែរហ្នឹងឥឡូវហ្នឹងណាឈួតវាបាទអញ្ចឹងបានថា សរុបមកខ្ញុំសរុបមកវិញខ្ញុំសរុបមកវិញពួកអាល្ងងទូទាំងឡាយ នៅក្នុងគណៈបកប្រជាជនណាពួកឯងត្រូវរៀនមើលឲ្យបានវែងឆ្ងាយកុំចេះតែនិយាយឥតប្រយោជន៍ណាបាទអូ400ជាងនៅនេះឃើញ300ជាងដែរបងនឹងអរគុណបងបងសុភាពខ្ញុំអត់មានអីទេ ខ្ញុំគ្រាន់តែចង់បានប៉ុណ្្នឹងឯងបាទបងសំយល់វាងបាទខ្ញុំខ្ញុំគ្រាន់តែចង់និយាយប៉ុណ្្នឹងឯងបង លេខសិទ្ធីរីអរគុណចង់និយាយប៉ុណ្្នឹងចង់បញ្ជាក់ប្រាប់បងប្អូនឲ្យបងប្អូនចូលរួមជាទាំងអស់ពិចារណាហើយសូមឲ្យបងប្អូនបោះឆ្នោតឲ្យគណៈបកសូមឲ្យបងប្អូនបោះឆ្នោតឲ្យគណៈបកភ្លើងទៀន ដើម្បីឲ្យកុំឲ្យពួកអាស៊ីវិភីហ្នឹងវាអស់ចាពេកឥឡូវហ្នឹងគូគេដាក់ណាបងប្អូនគេដាក់គេដាក់បញ្ចុះបញ្ចូលអរគុណបងប្អូនទាំងអស់គ្នាដែលជួយប្រាប់ view ព្រោះអានេះវាគាំងនៅ383ហ្នឹងរហូតតែមកសធូហ៎ខ្ញុំចេះឆ្ងល់មិនវាអត់ចុះមិនក៏វាអត់ឡើងនៅនឹងជាប់រហូតវាគាំងបាទអញ្ចឹងបានថាបានថាបោះណោតឲ្យគណៈបកភ្លើងទៀនគឺ ស្មើនឹងបងប្អូនប្រាប់ ACVP ថាឯងខំប្រឹងទៅឲ្យប្រាច់ច័ន្ទវាប្រឹងលួចប្រឹងលុបប្រឹងលួចប្រឹងលុបកឹមកឹមសខាប្រឹងទប់ហ៊ុនសែនប្រឹងទិញណាមានទិញលួចលុបលៀង អេអានឹងអានឹងវាទៅមកកាផ្លេរបស់វាណាប្រឹងទប់ប្រឹងលួចប្រឹងប្រឹងប្រឹងប្រឹងលុបប្រឹងទប់ប្រឹងលួចប្រឹងលុបអានឹងសិតតាពួកអាឈួតសិតតាអួតថាខ្លួនឯងនឹងអ្នកនយោបាយគេស្រឡាញ់ច្រើនណាស់ច្រើនអាចជោស្អីទេនិយាយឲ្យត្រង់ត្រង់ចេះទៅមកឯងឈឺអីឈឺទៅអញដាក់ឲ្យឈឺឈឺទៅហ្មងដូចមែអាប្រកាច់ អួតតែខ្លួនឯងគ្រាន់បើណាក៏ដូចមកអាគ្រាន់បើណាគ្រាន់តែប្រកួតជាមួយបាក់ទូចមួយទៅលុបឈ្មោះគេបើគេនោះល្ងងគេអត់ចេះតែសេះអសប្រជាពលរដ្ឋឯណាគេទៅបោះឆ្នោតឲ្យមនុស្សអត់ចេះសេះអសអាហ្នឹងវាចំណេញពួកឯងហើយវាមានខាតស្អីឯងចាំឯងលុបដល់ពេលឯងយកមនុស្សអត់ចេះអសទៅលុបអាហ្នឹងមិនមែនគណៈបកប្រឆាំងខាតទេ វាទៅជាពួកឯងខាតវិញវា គេថាប្រាជ្ញច័ន្ទនឹងលួចយកជ័យជំនះមុនបោះឆ្នោតយល់ទេដូចមកអាលងងពួកឯងនឹងលងងសុតត្មងណាហើយក៏មកបានកាភ្លើងយោងទេអាក្រៅពីមានកាភ្លើងយោងនឹងពួកឯងចប់ហើយអាចជាគ្នាហើយពួកអាចណាពួកអាចឯងនេះប្រជាបរតខ្មែរនឹងមិនហ៊ានជាមួយពួកឯងនឹងមិនហ៊ានទៅជាមួយកាភ្លើងទេអញប្រាប់ទៅណា មិនហ៊ានជាមួយកភ្លើងឯងទេណាបងកឹមលីដោយសារតែប្រជាពលរដ្ឋខ្មែរមិនមិនហ៊ានកភ្លើងវាទេប៉ុន្តែបើចំណេះដឹងវាចំណេះវិជាវាតែមកពួកអានេះបណ្ឌិតម៉ែវាបណ្ឌិតឪវាអស់នេះឥឡូវគ្រាន់តែគ្រាន់តែឥឡូវខ្ញុំអត់និយាយអីទេខ្ញុំចូលចិត្តតាម៉ាញតាម៉ាញខ្ញុំចូលចិត្តតាម៉ាញហ្នឹងហើយប៉ុន្តែឥឡូវបងប្អូនដឹងដឹងតាម៉ាញមិនទេបងប្អូន តាម៉ាញឥឡូវហ្នឹងត្រូវបានគេតែងតាំងជាកតិឧទេសបណ្ឌិតងាប់អញណាដល់កឥឡូវស្រុកខ្មែរអឺអញឲ្យអញអញ្ចឹងហើយបានខ្ញុំតែងតាំងខ្លួនឯងជាសម្ដេចសុគន្ធរៈឡុងហ្នឹងដោយសារអី ក៏ស្រួលសុខខ្វាយយើងពិបាកបាទឥឡូវប្រមាញឥឡូវមានបរិជ្ជក្រិតតែងតាំងបងបងឃីបហាំមើបរិជ្ជក្រិតហ្នឹងតែងតាំងដោយសាយឈុំស្នើដោយហ៊ុនសែនតែងតាំងអឺព្រំម៉ាញឥឡូវហ្នឹងព្រំម៉ាញអានិកជនអឺវិភាកពងក្តរហ្នឹងហ៊ុនសែនទេវិភាកពងក្តរហ៊ុនសែនអានិកជន ចាឯងងើបទៅវាយនំហ៎អាពងកដឯងងើបទៅវាយនំហ្នឹងអាកាជះអាកូនចុងអានេះគេយន់អាកូនចុងខ្ញុំអាហ្នឹងហ៎គេស្នើសុំទៅតាព្រំម៉ាញឥឡូវហ្នឹងទៅជាណែអឺខាងរាជបណ្ឌិតសភាហ្នឹងគេទៅជាកតេ ទេសបណ្ឌិតអើយអញអើយអើយអញអើយអញនេះទៀតអាពងក្តរកូនចុងខ្ញុំនឹងក៏គេតែងតាំងជាកតិបណ្ឌិតអេដល់ក៏ប្រមាញបាទប្រមាញប្រមាញ CVP យូរហើយបងប្រមាញ CVP យូរហើយប៉ុន្តែប៉ុន្តែខ្ញុំជួយចិត្តគាត់ប៉ុន្តែ ចំណេះដឹងគាត់វាមិនដល់ថ្នាក់វាមិនដល់ថ្នាក់អេកតិអតិសបណ្ឌិតទេជឿខ្ញុំទៅអើយងាប់ហើយលោកឲ្យលោកលោកអើយអីក៏វាម៉េះម៉េះអូអូចង់ក្អួតបើថាអបអសាទរតាម៉ាញអបអសាទរផង ខ្ញុំចូលចិត្តកប្លែងគាត់តែខ្ញុំអបអរសាទរតម៉ាញមិនគាត់ចង់បានទេគេតែងតាំងគាត់អូខេហ្នឹងហើយខ្ញុំអបអរតម៉ាញបើតែនោះសំបីតាឆ្កែឲ្យតាឆ្កែណានេះហ្នឹងវាតែងតាំងឆ្កែជាសម្ដេចទៀតជួអាតែងតាំងលិខិតតែងតាំងនៅលើពួកវាតាវាចង់តែងតាំងហ្នឹងបាទឲ្យតែវាសบายចិត្តឲ្យតែតែងតាំងទៅមានប្រយោជន៍ដល់វាវាតែងតាំងអាទាំងអស់ហ្នឹង ពួកអារបស់នឹងរបស់វានេះបានវាតែតែងតាំងគ្នាវាទៅតិចទៀតហ៊ុនម៉ាណែតនេះកូនហ៊ុនសែនតិចទៀតវាឡើងស្ដាច់ទៀតអាហ្នឹងឡើងសម្ដេចទៀតសម្ដេចហ៊ុនម៉ាណែតទៀតឥឡូវខ្ញុំឡើងមុនវាបាត់ហ្នឹងអាម៉ាណែតពួកម៉ែខ្ញុំវាមិនតាន់ឡើងសម្ដេចផងឥឡូវខ្ញុំឡើងសម្ដេចបាត់ហើយអាម៉ាណែតតិចទៀតវាឡើងសម្ដេចដែរសម្ដេចសម្ដេចអឺអឺបណ្ឌិតសភាចា West ញអីចឹងទៅអឺដល់ក៏យកថាពួកអាស៊ីភីស្ទឹកថាពួកអាកែកប្រឡំខ្លួនធ្វើហង្សណែបើណាចាំមើលវាវាវាវានៅដល់ពេលណាបងប្អូនណាអាក្អែកអស់ហ្នឹងវាគង់តែបាបទេវាដល់ថ្ងៃបាបវាទេបងប្អូនណា បាបវាមិនទាន់ឲ្យផលតែបាបឲ្យផលនឹងពួកវាវានេះអាទាំងអស់ហ្នឹងខ្យល់ព្យុះមកយកវាទៅទៅអាទាំងអស់ហ្នឹងគ្មានរស់ទេគ្មានរស់ទេពួកអានេះនោះណាខ្យល់ព្យុះមកយកវាទៅទាំងអាទាំងអស់ហ្នឹងឯងរត់គេចពីងាប់យ៉ាងណាក៏រត់គេចមិនរួចដែរអាហ្នឹងដូចមាននុកម្នាក់នោះដែលចង់ងាប់ទៅឈោនៅនឹងមាត់ច្រាំងចង់សម្លាប់ខ្លួនអោបកាឡើយមកយកខ្ញុំទៅខ្ញុំក្រោះទៅពាក់លុយគេច្រើនចង់ងាប់ ហើយចុះហៅឡើងបកាលនោះគេចេញមុខធ្លូមកណែចៅអាយុចៅឯងអត់តន់អស់ទេអាយុចៅឯងអត់តន់អស់ទេចៅឯងត្រូវคลายទៅជាអ្នកមានអញ្ចឹងចៅឯងចង់ធ្វើជាអ្នកមានចង់លែងជាពាក់លុយគេរៀនមន្តអាគមពីតាបកាលនោះគឺបង្រៀនមន្តអាគមអូមអាមចេះចឹងទៅជាបើមើលជំងឺមើលអីជាคลายទៅជាគ្រូពេទ្យមើលជំងឺ គាត់មើលជំងឺមិនយូរប្រមាណគាត់នឹងក៏ចេះតែល្បីខ្ទោខ្ទាទៅឲ្យតែមានមនុស្សណាឈឺគាត់ទៅមើលជាសះស្បើយគេឲ្យលុយឲ្យកាក់គាត់អូច្រើនគាត់ខ្លាយទៅជាមហាសេដ្ឋីដល់ពេលខ្លាយជាមហាសេដ្ឋីមានប្រពន្ធមានកូនបានប្រមាណចាមានប្រពន្ធមានកូនបានប្រមាណស្រាប់តែបងប្អូន ស្រាប់តែណែណែណែណែណែស្រាប់តែបកាលនោះមកប្រាប់បកាលនោះមកប្រាប់ហ្មងមកប្រាប់ថាណែនាយមាណពអ្នកឯងនៅតែ7ថ្ងៃទៀតទេងាប់ហើយស្រាប់តែមាណពនឹង ដឹងខ្លួនឡើង អ៊ីកាលពីឯងក្រចង់ងាប់គេមិនឲ្យងាប់រួចដល់ពេលឥឡូវឯងទឹកមានតាន់បានប្រមាណផងចង់ឲ្យឯងងាប់អត់ទេអត់ទេអត់នៅនឹងឯងរត់គេចដឹកប្រពន្ធកូនដាក់សំពៅរត់គេចទៅប្រទេសក្រៅមានអីអាសំពៅនឹងធ្វើតណើទៅដល់ពាក់កដាលសមុទ្រ មិនទាន់ទៅដល់គេផងកំពុងតែធ្វើតណើត្រឹកត្រឹកទៅ7ថ្ងៃ7យប់7ថ្ងៃទៅដល់ពាក់កណ្ដាលសមុទ្រល្មមបើថាងាប់បើថាងាប់នៅផ្ទះងាប់តែឯងបើថាងាប់នៅផ្ទះងាប់តែឯងដល់រត់គេចពីសេចក្តីស្លាប់នាំទាំងពូជងាប់ទាំងអស់នៅក្នុងសមុទ្រខ្យល់ព្យុះមកសំពើបោកបក់លិចងាប់ឯងទាំងអស់អាលីងទាំងអស់បើថានៅផ្ទះងាប់តែគាត់មួយទេ កូនចៅគាត់មានងាប់ឯណាដល់ពេលគាត់រត់គេចពីងាប់មានអីចឹងហើយបានខ្ញុំតែងតែប្រាប់ហ៊ុនសែនថាប្រាប់ពួក CPP ថាឲ្យប្រឹងធ្វើល្អទៅហើយមិនទាន់ដល់ខ្យល់ព្យុះសង្ឃរាទេតែដល់ព្យុះសង្ឃរាហ្នឹងអាសន្នធំហើយអានាងណាបាបវាមិនទាន់ឲ្យផលឯងនៅកអឺតកតោមប្រយ័ត្នតែបាបឲ្យផលឯងកអឺតកតោមលែងចេញហើយអានឹងទឹកភ្នែកជូតក្បាលជាគួងអានាង ណាជូតអឺអឺជូតតែប្រៃជូតវាយគួងអាអូនណាចឹងបងប្អូនអរគុណច្រើនខ្ញុំនិយាយប៉ុណ្ណឹងចុះជេពួកអានឹងឡើងស្អកកហើយអានេះជេវាដល់កអានេះបងប្អូនបោះឆ្នោតឲ្យគណៈបកភ្លើងទៀនបងប្អូនណាបាទសូមអរគុណជូនពរបងប្អូនសុខភាពល្អសំណាងល្អមានអ្នកខ្លះនិទានរឿងអីគេឡុងឡុងទឹះឡុងអីឡុងទឹះឡុងទឹះ អត់យល់អញ្ចឹងបានថាអ្នកចេះតិចអត់ស្ដាប់អត់យល់ទេអ្នកចេះតិចស្ដាប់អត់យល់អញ្ចឹងហើយបានតោះតាអានសភៅឲ្យច្រើនរៀនឲ្យច្រើនដូចខ្ញុំអានឹងបានយល់ហើយយល់ដល់គិតទៀតហើយដូចអ្នកខ្លះជួនណាខ្ញុំនិយាយទៅអត់យល់ផងអត់យល់អត់យល់ហើយអត់ព្រមជឿទៀតអានឹងវាអញ្ចឹងបានថានៅបាក់អញ្ចឹងហើយបងប្អូនខ្ញុំអរគុណណាស់ណាបងប្អូនណាជួន ជូនពរសុខភាពល្អសំណាងល្អទាំងអស់គ្នាជួបគ្នាពេលក្រោយទៀតបងប្អូនសូមអរគុណសូមជម្រាបលា ហើយជូនពរចូលឆ្នាំថ្មីនឹងប្រយ័ត្នប្រយែងនឹងកុំភ្លេចបូជាមេត្តាបិតាមុនមុននឹងមុននឹងទៅថ្វាយទានដល់ព្រះសង្ឃគេហៅព្រះដើមព្រះកឡោងគឺម្ដាយឪពុកបាទម្ដាយឪពុកនៅរស់យើងគិតមុនគេម្ដាយក្មេកឪពុកក្មេកត្រូវធ្វើឲ្យស្មើភាពគ្នាទាំងអស់ ឪពុកខាងប្តីឲ្យ100ដុល្លារឪពុកខាងប្រពន្ធក៏ត្រូវឲ្យ100ដុល្លារដែរបើឪពុកខាងប្តីឲ្យ20ដុល្លារឪពុកខាងប្រពន្ធក៏ឲ្យ20ដុល្លារដែរកុំឲ្យតែប្រពន្ធឪពុកខាងប្រពន្ធប្រពន្ធអ្នកកាន់លុយលេងឲ្យ100ឪពុកខាងប្តីប្រពន្ធអ្នកកាន់លុយឲ្យឪពុកខាងប្តីតែ20ដុល្លារអីអាហ្នឹងឆ្លោះគ្នាហើយថ្ងៃក្រោយអញ្ចឹង ធ្វើបុណ្យទាំងអស់គ្នាទេណាបាទខែបុណ្យសន្តរដូវឲ្យស្មើភាពគ្នាទាំងអស់ហើយឲ្យសេរីសួស្តីមានគ្រប់គ្រប់គ្នាទាំងអស់ទេណាសូមអរគុណសូមជម្រាបលាបាទសូមជម្រាបលា